អាឡូអាឡូអំភោអំភោយូយអេវងកែនេះ Hello hello everybody I'm gentleman welcome to DJ DJ សុខសាន្តជំរាបពុកម៉ែយាយខាងកន្លះបំមុំជំរាបជាមុនថាខ្ញុំជាអ្នកណាក៏ពេញខ្លួនខ្ញុំជា DJ យ៉ាងសំណាមកពីប្រទេសឆ្លាតតែប្រទេសមានចៃហើយប្រទេសមានចៃ យឆ្នាំវែងយំមែនទេអូនកាច់ចង្កាយហើយរំកលេងថ្ងៃក្រោយអន់ស្គាល់វាវល់លេវជេអូននៅទីណា មានសង្ស័យឆ្លងវៃញោមមែនទេធ្វើកាយចំការហើយរំកលេង